ហើយថ្ងៃមុនលុយពួកនឹងអត់លួចដែរបានហូបតែគេវះកបៅយើងអស់លេងថ្ងៃមុនបានលុយទិញអីញ៉ាំអត់ខ្ញុំទិញនំហើយហើយក៏អាវមកបេងមុនគេលួចអស់គេលួចអស់ដែរអាវល្ងាហ្នឹងក៏អស់ដែរបាទគេលួចអស់ហើយបងប្អូនខោអាវអូនមីនីនេះ ហើយឥឡូវមានបងប្អូនយើងចង់យកអនឯងទៅនៅអនឯងទៅនៅជាមួយអត់គាត់មានហាងលក់អវ៉ាន់ហើយអត់ចង់នៅហ៎ចុះឥឡូវអនឯងបានតែបានទៅរៀនអត់អត់បានទៅហង2 3ថ្ងៃហ្នឹងអញ្ចឹងតាមធម្មតារៀនមួយទឹកបានថ្ងៃកូនរៀនមួយទឹក5ថ្ងៃ5ថ្ងៃបាទឥឡូវមិនបានអនឯងខានយាយខ្ញុំនៅនោះគាត់ឈឺអញ្ចឹងអូនទៅមើលយាយទៀតបាទចឹងអាណៃចង់ធ្វើអីបើអត់ទៅនៅជាមួយអាណៃទៅនៅកន្លែងកុមារកំព្រាអត់ទៅដល់បានអត់ទៅដែរ ចង់នៅនៅជាមួយយាយយាយនៅស្រុកឬក៏នៅភ្នំពេញនៅភ្នំពេញយាយនៅណានៅភូមិសាមគ្គីនៅភូមិសាមគ្គីយាយខាងម្ដាយខាងពុកខាងម៉ែខាងខាងម៉ាក់អូនហ៎បាទឥឡូវម្ដាយអូននៅណាដឹងតំណឹងម្ដាយអត់ដឹងដែរគាត់នៅណាគាត់នៅដីក្រហមអញ្ចឹងឥឡូវម្ដាយឥឡូវនឹកនីអូនវិញតែអត់យកអូនទៅនៅអីហ៎ បើវាទៅគាត់ដេញទៅគាត់ដេញមកវិញអញ្ចឹងបាច់ចាំទៅហ្នឹងទៅម៉ែខ្ញុំគាត់ផឹកតែគាត់ឆ្លងមកគាត់ដេញខ្ញុំចេញពីផ្ទះចុះយាយហ្នឹងថាយកអូនទៅនៅគាត់យកទៅហ៎គាត់ដេញមកវិញដែរអូពេលអនឯងទៅគាត់ដេញមកវិញបាទអញ្ចឹងអត់ឥឡូវឈប់ទៅហើយអញ្ចឹងណាបាទយើងហើយបងឯងនៅហ្នឹងហានិភ័យណាឯងដេកដូចអត់មានសុវត្ថិភាពទេនឹងកន្លែងគេមានកន្លែងដេកមួយទៀតមានកន្លែងគេនៅណាឥឡូវនៅក្រុមស្ពាន home screen ទូយប់អាមែនអូអញ្ចឹងអានេះត្រូវយកឡើងទៅគេងនៅក្នុងវិញបាទចង្ការទៅចង្ការអូនហើយថាអានេះមានបងអ្ហ៎បងអានេះគេងនៅណាបងខ្ញុំទៅផ្ទះហាបាត់អីនៅផ្ទះនៅស្រុកមែនច្បារអំពៅអូផ្ទះច្បារអំពៅឥឡូវកូនឯងគេងម្នាក់ឯងបាទឯបានត្រីនឹងទៅយកទៅណាយកទៅដាក់អាំងស៊ីអាំងហូបខ្លួនឯងឥឡូវគាត់ហូបបាយចឹងបាទហើយគ្រូត្រីមិនបានធំធំម៉ែឯងទៅតែបងទៅ ប្អូនណាគេហៅថៃបានហើយថៃនោះវាដែតវាដែតមកមែនឬក៏អូនឯងចូលទៅក្នុងទឹកនេះវាដែតឡើងមកគៀនអូនដែតឡើងមកគៀនទៅក៏ដួសទៅបាទហើយស្មានណាអូនឯងមកដួសថៃនៅហ្នឹងម៉ោង3ម៉ោង4ខ្ញុំងើបខ្ញុំមកដួសហើយប្រហែលថ្ងៃនេះមានរកលុយបានអត់អត់សូវបានដែរណែមិញឲ្យលុយទុកទិញអីចាំមិញទិញតែជើងហើយទិញអាវខ្ញុំឲ្យពាក់ទៀតណាថ្ងៃមុនឡើងស្រស់បោះឥឡូវស្គមមកលេងខ្ញុំមកទៅបានស៊ីបានមិនចឹង ឯងរលុយអត់បានទិញបាយហូបហ្នឹងហើយអរគុណបងប្អូនយើងទៀតថាអំពុំមេងយាយតាដែលខ្ញុំខ្ញុំចាឥឡូវគេលួចចោលយើងអស់ហើយតែមើលថាគេលួចចោលយើងអស់លីបាច់ជើងហើយយើងទៅស្នាក់នៅក្រោមស្ពានព្រោះច្បាស់ប្រាប់ពួកគាត់ផងបាទលឹមមិញមកបានលុយយកទិញបាយហូបទៀតហើយប្រយ័ត្នប្រយែងហ្នឹងណាថ្ងៃមុនលុយពួកហ្នឹងអត់លួចណាអីបានហូបតែគេវះកប៉ៅយកអស់លី ចង់លុយឲ្យមិនប្រហែលហូបទៀតខ្ញុំហូបបានពីរអ្នកបងប្អូនខ្ញុំម្នាក់10000ហើយទៅក្រៅព្រឹកពីផ្ទះទៀតគាត់យកឡាមវះឡើងខ្ទេចខ្ទេចកប៉ាល់ខ្ទេចអស់លេង